តៅហ៊ូស្រស់កោវាងដើម្បីសុខភាពជាចម្បង តៅហ៊ូគឺជាអាហារបែបប្រពៃណីដែលផ្សំឡើងពីសណ្តែកសៀងមានកាឡូរីទាបសម្បូរដោយជាតិដែកនិងកាល់ស្យូម និងប្រូតេអ៊ីនសម្រាប់អ្នកតមសាច់ក្រៅពីនេះតៅហ៊ូមានសារធាតុពិសេសមួយយ៉ាងដែលអាចការពារជំងឺមហារីកជំងឺបេះដូងជំងឺទឹកនោមផ្អែមនិងជំងឺពុកឆ្អឹងទៀតផង លោកស្រីហុងអគ្គនាយិកាក្រុមហ៊ុន បញ្ញាហុង KLTD បានផ្ដល់បទសម្ភាសន៍ខ្លីដល់ទូរទស្សន៍អនឡាញធីណាំក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការសិប្បកម្មផលិត តៅហ៊ូស្រស់កោវាង កាលពីម្សិលមិញនាសង្កាត់ក្បាលកោះខណ្ឌច្បារអំពើរាជធានីភ្នំពេញដូច្នេះថាតៅហ៊ូស្រស់កោវាងត្រូវបានផលិតជារូបរាងឡើងជា ដំបូងក្នុងប្រទេសសង្ហបុរី ជាមួយនឹងវត្ថុធាតុដើមដែល មានគុណភាពខ្ពស់និងស្តង់ដារចំណីអាហារដើម្បីសុខភាពអ្នកបរិភោគក្នុងនោះតៅហ៊ូស្រស់កោវាង បាននឹងកំពុងផ្គត់ផ្គង់តៅហ៊ូស្រស់ជាង60ម៉ឺនកែវជារៀងរាល់ខែដល់អ្នកបរិភោគបន្ថែមលើពីនេះយីហោកោ វ៉ាងកំពុងមានវត្តមាននៅក្នុងទីផ្សារលំដាប់ខ្ពស់ដូចជា សហរដ្ឋអាមេរិកនិងអូស្ត្រាលី ហើយបាន ទទួលការបញ្ជាក់គុណភាព និងឈ្នះពានរង្វាន់អន្តរជាតិជាច្រើនផងដែរសូមស្ដាប់សំឡេងចាតៅហ៊ូកូវ៉ាងហ្នឹងគឺមានប្រភពមកពីប្រទេសសិង្ហបុរីចាហើយលើកដំបូងដែលមានរោងចក្រផលិតនៅប្រទេសវៀតណាមចាហើយបន្ទាប់ទៅហ្នឹងគឺ មាននៅជាដូចប្រទេសកាណាដាហើយអាមេរិកហើយនៅអូស្ត្រាលីចាហើយតោហ៊ូម៉ាកូវ៉ាងហ្នឹងគឺជាមុខម្ហូបដែលมันអាចខ្វះបានទេអ្នកណាក៏គេត្រូវចាំបាច់ហូបជារៀងរាល់ថ្ងៃគឺមានគុណភាពល្អពីព្រោះតាហ៊ូស្រស់ហ្នឹងគឺគាត់សមឡើងដោយគ្រាប់ធនជាតិ100%បាទ ហើយហ៊ូស្រស់កោវាងគឺជាអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់និងសម្រាញ់ចេញពីគ្រាប់សណ្ដែកសៀងស្រស់100%ដែលមានសារធាតុចិញ្ចឹមខ្ពស់រួមទាំងអាស៊ីតអាមីណូសំខាន់សំខាន់សម្រាប់គុណភាពការពារការបង្កើតកូលេស្តេរ៉ុលក្នុងឈាម ជួយបង្កើតសកម្មភាពនៃប្រព័ន្ធសរសៃឈាមបេះដូង បន្ថែមកាល់ស្យូមសម្រាប់ប្រព័ន្ធគ្រោងឆ្អឹងកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតសូមស្ដាប់ សាបសំឡេងមានប្រភពមកពីប្រទេសសិង្ហបុរីចា៎ហើយលើកដំបូងដែលមានរោងចក្រផលិតនៅខាងប្រទេសវៀតណាមចា៎ហើយតទៅនឹងនឹងមាននៅប្រទេសផ្សេងផ្សេងដូចជាប្រទេសកាណាដាអាមេរិកហើយនឹងអូស្ត្រាលីចា៎ហើយតៅហ៊ូម៉ាក់កូវ៉ាងនឹងមានរសជាតិឆ្ងាញ់ពិសាហើយតៅហ៊ូស្រស់ហើយសមឡើងដោយ ទ្រព្យធនកជាតិ100%តៅហ៊ូម៉ាក់កូវាំងនឹងយើងញ៉ាំជាប្រចាំថ្ងៃគឺវាជួយកាត់បន្ថយជាតិ cholesterol ហើយនឹងជួយបេះដូងយើង ជាមួយគ្នានេះដែរលោកស្រីហុងបានបន្ថែមដូចនេះថា បន្ទាប់ពីការសាងសង់រោងចក្រក្នុងរយៈពេល6ខែសិប្បកម្មផលិតតៅហ៊ូស្រស់កូវាំងត្រូវបានផ្ទេរបច្ចេកវិទ្យាផលិតស្តង់ដារអន្តរជាតិនិងចែកចាយក្នុងទីផ្សារកម្ពុជា ចាប់ពីពេលនេះតទៅ ជាមួយនឹងផលិតផលតៅហ៊ូដែល មានគុណភាព និងដើម្បីសុខភាព ជាចម្បង ដល់ប្រជាជនកម្ពុជាទាំងមូលឆ្លៀតក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការ សិប្បកម្មផលិតតៅហ៊ូកូវាងជាផ្លូវការនោះដែរលោកស្រីហុងសង្ឃឹមថានឹងទទួលបានការគ្រប់គ្រងកាន់តែច្រើនពីអតិថិជននៅទូទាំងប្រទេសកម្ពុជា ដែលនិយមពិសាតៅហ៊ូស្រស់កូវាងដើម្បីសុខភាពជាចម្បងសូមស្ដាប់សំឡេងល្បីជាយូរឆ្នាំមកហើយចាអញ្ចឹងប្រទេសវៀតណាមប្រទេសសិង្ហបុរីគឺគេស្គាល់ច្បាស់ពីរុក្ខជាតិនឹងណាចាអញ្ចឹងតទៅនេះ នឹងមាននៅប្រទេសផ្សេងផ្សេងនៅលើពិភពលោកយើងចាពីព្រោះខ្ញុំឃើញមានការគ្រប់គ្រងជាច្រើនដោយប្រជាជនវៀតណាមអឺនឹងប្រជាជនខ្មែរយើងក៏មានយកមកខ្លះខ្លះនៅស្រុកខ្មែរយើងដែរព្រោះអីខ្ញុំចង់ណែនាំឲ្យប្រជាជនខ្មែរយើងស្គាល់ថាតើមូលស្រស់ហ្នឹងគឺផលិតឡើងដោយរសជាតិសម្ដេចសៀងខ្ញីស្លឹកតយហើយជួយសុខភាពយើងជាច្រើន ចឹងខ្ញុំសូមតែផ្ដំឲ្យប្រជាជនខ្មែរយើងគួរតែជ្រើសយកតៅហ៊ូបាក់កោវ៉ាន់នឹងពិសាគឺល្អឲ្យសុខភាពតែម្ដងចា៎ តៃហ៊ូស្រស់កោវាងដើម្បី សុខភាពជាចម្បង ទំនាក់ទំនងបោះដុំនិងលោករាយបញ្ចុះតម្លៃពិសេស25%ទូរស័ព្ទទំនាក់ទំនង097 911 3377 097 534 5777 092 86 6007ពីខ្ញុំម៉ាតកែរដ្ឋាធ្វើសេចក្តីរាយការណ៍ចេញពី សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញ វិញមិនមែនគ្រាន់តែជាលំនៅឋានដ៏កក់ក្ដៅប៉ុណ្ណោះទេ តែជាទីកន្លែង ដែលអាចសម្រាកលំហែរំសាយរាល់ទុក្ខកង្វល់អារម្មណ៍ស្មុគស្មាញបន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃគឺជាទីឋានពោពេញដោយសេចក្តីសុខសុភមង្គលជានិរន្តរ៍